ស្នងការបញ្ជាក់ថាអ្នកបើកបរពេលមកដល់ភ្លើងស្តុបពណ៌លឿងកង់មុខឆ្លងផុតគំនូសពណ៌សគឺអាចបន្តដំណើរទៅមុខបានមិនផាកពិន័យទេ ស្លាក Grand View ជឿជាក់លើទេពកោសល្យបុត្រធីតារបស់អស់លោកអ្នកយោងតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី3ខែមិនិនាឆ្នាំ2023នេះបានឲ្យដឹងថាមន្ត្រីស្រាចរមិនផាកពិន័យទេក្នុងករណីអ្នកបើកបរយានជំនិះពេលមកដល់ភ្លើងស្តុបពណ៌លឿងឆ្លងផុតគំនុះពណ៌សដោយអ្នកបើកបរនៅតែអាចបន្តដំណើរទៅមុខបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថាករណីពាក់ព័ន្ធអ្នក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 would um,